Mm-hmm. Thank you. 干呢？ ដាក់3បានកណ្ដាលមួយទៀតណា Đây tổng mày tổng tinh đi cũng đô. Đoạn kiểu mày. Tôi vẫn chẳng lấy cái con mày.

ចុចទេគ្រូជិនេះអើយឃើញអាឡុងមកហើយចិត្តចូលចំណេញអ្វីអត់លើកអត់លើកតោងបតោងដូចមិញគាត់គាត់ធ្វើវាដូចមិញអូខេអីទៅទៅ